ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់មុខម្ហូបថ្មីសម្រាប់ថ្ងៃនេះដែលមានឈ្មោះថាផ្អកសាច់ជ្រូកឆាទឹកអំពិលទុំតោះបងប្អូនកុំឲ្យខាត់ពេលយូរទៅទស្សនាពីរបៀបធ្វើរបស់នាងខ្ញុំទាំងអស់គ្នា Kiss for you ចាំបងប្អូននេះគឺជាប្រអកសាច់ជ្រូករបស់យើងណាសម្រាប់ប្រអកសាច់ជ្រូកយើង ធ្វើជាសាច់បីជាន់បានឆ្ងាញ់ណាបងប្អូនបើមិនជាយើងធ្វើសាច់សុទ្ធអត់ឆ្ងាញ់ទេវាខ្សោះណាអញ្ចឹងសម្រាប់ប្រអកនេះដែរគឺយើងហាន់វាជាចំណិតស្ដាងស្ដាងអញ្ចឹងណាបងប្អូនអឹមភាកច្រើនប្រអកសាច់ជ្រូកអ្នកខ្លះគឺគាត់អត់យកមកឆាអញ្ចឹងទេគេយកទៅចៀនឬក៏យកទៅចំហុយ ចានៅពេលដែលបងប្អូនបានទស្សនាវីដេអូរបស់នេះខ្ញុំហើយបងប្អូនអាចសារយកទៅធ្វើនៅផ្ទះណាខ្ញុំធានាថាបងប្អូននឹងទទួលបានរសជាតិឆ្ងាញ់ហើយប្លែកមួយទៀតដែរបើសិនជាបងប្អូនទាំងថាពីរបៀបធ្វើផ្អកសាច់ជ្រូកនោះអាចធ្វើមុខម្ហូបអីបានទៀតបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះដើម្បីជាការចែករំលែកទាំងអស់គ្នាណាបងប្អូន សម្រាប់ផ្អកសាច់ជ្រូកឆារបស់យើងយើងអាចប្រើជាមួយនឹងខ្ទឹមសឯបងប្អូនយើងប្រើជាមួយនឹងខ្ទឹមក្រហមណាវាមានរសជាតិឆ្ងាញ់ជាងខ្ទឹមសបងប្អូនអញ្ចឹងសម្រាប់ខ្ទឹមបងប្អូនអាចហាន់អញ្ចឹងមកបើរៀងក្រាស់ក្រាស់ពេកបងប្អូនច្រាមបន្ថែមទៀតណាប៉ុន្តែមិនឲ្យម៉ត់ពេកទេមកល្មមសម្រាប់ដែលយើងអាចយកទៅឆាបានណាអានេះគឺជាបន្លែរបស់យើងសម្រាប់បន្លែបងប្អូនអាច អឺជ្រើសរើសយកបន្លែ តាមចំណងចំណូលចិត្តដែលបងប្អូនចង់ញ៉ាំផ្ទាប់ជាមួយនឹងផ្អករបស់យើងណាបងប្អូនជាដំបូងបងប្អូន ដាក់ជាមួយនឹងប្រេងរបស់យើង យើងទុកវារៀងក្តៅតិចទៅចាំយើងចាក់ខ្ទឹមក្រហមរបស់យើងចូលណាសម្រាប់ខ្ទឹមក្រហមបងប្អូនលីងមកល្មមបានហើយកុំឲ្យវាឡើងក្រហមពេកកាលណាក្រហមពេកអាចនឹងធ្វើឲ្យខ្ទឹមខ្លោចហើយវាល្វីងណាបងប្អូនអញ្ចឹងបន្ទាប់មកបងប្អូនដាក់ជាមួយនឹងផ្អកយើងទៅយើងឆាត្រឡប់ចុះត្រឡប់ឡើង មកសពបសាច់បន្តិចទៅបន្ទាប់មកចាំយើងដាក់ជាមួយនឹងគ្រឿងរបស់យើងសម្រាប់ប្រអប់របស់យើងវាមានរសជាតិប្រៃសាបអីអញ្ចឹងបងប្អូន ដាក់ជាមួយនឹងរ៉ូឌីឬក៏ប៊ីចេងតែបន្តិចបានហើយបន្ទាប់មកបងប្អូន ដាក់ជាមួយនឹងស្ករតាមចំណង់ចំណូលចិត្តរបស់បងប្អូនអញ្ចឹងណាហើយយើង ឆាវាច្បល់ចុះច្បល់ឡើងរៀងសពបកាន់តែរៀងខ្លាំងឡើងរៀងក្រហមទៅបងប្អូនដាក់ជាមួយនឹងទឹកអំពិលទុំរបស់យើង សម្រាប់ទឹកអំពិលទុំដូចគ្នា ប្រអប់វាមានជាតិជូរហើយអញ្ចឹងបងប្អូនដាក់បាឡំម៉មបានហើយកុំដាក់ច្រើនពេកណាកណាដាក់ច្រើនពេកវាអាចធ្វើឲ្យរឹតតែជូរអញ្ចឹងណាបងប្អូនបងប្អូនអើយឆាចោះឆាឡើងផ្លិចដាក់ម្ទេសមុខម្ហូបអញ្ចឹងអញ្ចឹងណាដាក់ម្ទេសទៀតទៅកាន់តែបន្ថែមរសជាតិពីលើទៀតណាចាមុខម្ហូបរបស់យើងរួចរាល់អស់ហើយបងប្អូនចាអរគុណច្រើនបាយបាយ